ជំរាបសួរទាំងអស់គ្នាសុខសប្បាយជាទេអឺត្រឡប់មកវិញជួបគ្នានៅក្នុងស៊េរីនៃវីដេអូក្នុងការរៀនធ្វើសមាធិដដែលអឺថ្ងៃនេះខ្ញុំនឹងលើកយកអឺរបៀបធ្វើសមាធិដែលស្របគ្នារវាងចង្វាក់ដង្ហើមនិងចង្វាក់បេះដូងដែលជាភាសាអង់គ្លេសយើងហៅ cardiac coherence ហើយជាភាសាបារាំងយើងហៅថា coherence cardiaque តែមុននឹងចូលដល់របៀបនៃការធ្វើ សមាធិនេះចង់ណែនាំតំបន់ដែលខ្ញុំមកសម្រាប់លំហែកាយនេះឲ្យអ្នកទាំងអស់គ្នាបានស្គាល់ផងដែរនៅនៅកន្លែងនេះ ជាភូមិមួយដែលមានឈ្មោះថាភូមិសែងហើយនៅក្នុងតំបន់ដែលយើងហៅថាតំបន់ Jura តំបន់ Jura ហ្នឹងវាវាវាគ្រប់ក្រុមចូលគ្នាតាំងតំបន់ជាតំបន់ ភ្នំជាតំបន់ភ្នំដែលមានតាំងផ្នែកមួយនៅនៅប្រទេសស្វីស ហើយនិងផ្នែកមួយនៅប្រទេសបារាំងតំបន់ Jura ហ្នឹងគឺធំណាស់អ្នកនរគ្នាប្រហែលជាឮសូរពាក្យ Jura អ្នកនរគ្នាអាចនឹកឃើញដល់ Jurassic Park អូខេ Jurassic Park រឿងកុនដែលគេនិយាយពីការបង្កើត dinosaur ឡើងវិញព្រោះ dinosaur គឺកើតឡើងនៅ ក្នុងសម័យកាលយើងហៅស័កចាស័ក Jurassic ហ្នឹង ចាអញ្ចឹងតំបន់នេះគឺជាតំបន់ដែលបានកើតឡើងតាំងពីសាក់ Jurassic រំលឹកភូមិវិជាជាមួយអ្នកទាំងអស់គ្នាអូខេចាជាតំបន់យើងហៅតំបន់ Jura អូខេជាតំបន់ភ្នំដែលពោពេញទៅដោយទេសភាព ទេសភាពស្រស់ស្អាតដោយអ្នកនរគ្នាឃើញនៅទីនេះស្រាប់ហើយចេះតំបន់ជ្រោះជ្រងជ្រលងដងអូវាលភ្នំដែល មានដើមឈើដែលវាលស្មៅដ៏ខៀវស្រងាត់គឺមានទាំងអស់នៅទីនេះចាហើយកន្លែងដែលខ្ញុំនៅនេះគឺនៅក្នុងប្រទេសបារាំងស្ថិតនៅក្នុងដេប៉ាតម៉ង់មួយដែលគេហៅថាដេប៉ាតម៉ង់អូឌូហើយបើសិនជាអ្នកអ្នកនរគ្នាឃើញហើយនៅលើវីដេអូហ្នឹងគឺមានព្រៃស្រល់នៅចំហៀងហ្នឹងចេះព្រៃស្រល់ហ្នឹងគឺជា ភ្នំ ដែលកំណត់ព្រំដែនប្រាំងហើយនឹងស្វីនិយាយទៅឡើងទៅដល់កំពូលភ្នំចំណុចកណ្ដាលនៃកំពូលភ្នំហ្នឹងគឺជាព្រំដែនប្រទេសប្រាំងប្រទេសស្វីសតែម្ដងជាងផ្ទះដែលខ្ញុំស្នាក់នៅហ្នឹងគឺជាប់នឹងព្រំដែនប្រទេសស្វីសហើយនឹងប្រទេសប្រាំងហ្នឹងតែម្ដងអូខេត្រឡប់មកវិញរបៀបនៃការធ្វើសមាធិមួយនេះដែលខ្ញុំទៅនឹងស្គាល់ហ្នឹងគេបានរកឃើញថា គឺល្អសម្រាប់សុខភាពរបស់យើងមែនតើគឺល្អទាំង សុខភាពខួរក្បាល សុខភាព បេះដូង ហើយនឹងសុខភាពរាងកាយចាខ្ញុំខ្ញុំលើកឧទាហរណ៍មួយជា stress ដែលយើងមើលឃើញជារូបិយឧទាហរណ៍ថា មានយើងកំពុងតែជិះម៉ូតូនៅតាមផ្លូវណាស្រាប់តែមានឡានធំមួយមកចំពីមុខយើងតែម្ដងមានឡានធំមួយមកចំពីមុខអញ្ចឹងពេលហ្នឹងខួរក្បាលរបស់យើងវានឹងផលិតនៅអរម៉ូនមួយយ៉ាងដើម្បីប្រតិកម្មតបទៅនឹង stress នោះមានន័យថាប្រតិកម្មតបបែបណាត្រូវការពារខ្លួនយើងអញ្ចឹងបើសិនជាឡានធំម្ដងតែយើងត្រូវធ្វើម៉េចត្រូវកិច្ចអូខេអញ្ចឹងដើម្បីកិច្ចបានគឺខួរក្បាលរបស់យើងវាផលិតនៅ អរម៉ូនមួយយ៉ាងដើម្បី ជួយឲ្យយើងអឺឆ្លើយតបណាមាន ប្រតិកម្មឆ្លើយតបទៅនឹង stress ដែលមកដល់នោះអញ្ចឹងដល់ពេល stress អរូបីឧទាហរណ៍ stress អរូបីនៅពេលដែលការងារអូត្រូវបន្ទាន់ត្រូវឲ្យចប់ពេលហ្នឹងអញ្ចឹងខួរក្បាលរបស់យើងដូចគ្នាវាបង្កើតអរម៉ូនហ្នឹងដើម្បីឲ្យយើងមានប្រតិកម្មតបទៅនឹងតម្រូវការនៅក្នុងការងារហ្នឹងថាអូខេពេលវេលាមកដល់ហើយត្រូវតែចប់ពេលហ្នឹងអញ្ចឹងត្រូវធ្វើមកឲ្យចប់ បើសិនអត់មានអរម៉ូនហ្នឹងទេគឺយើងទាំងអស់គ្នាអត់ដឹងថាត្រូវមាន ប្រតិកម្មតបឬក៏ដោះស្រាយបញ្ហាដូចចំពោះមុខយ៉ាងម៉េចទេអូខេចាអញ្ចឹងឲ្យតែយើងភ្ញាក់ពីគេងគឺខួរក្បាលរបស់យើងហ្នឹងវាចាប់ផ្ដើមស្ថិតនៅក្នុង ម៉ូតបែបហ្នឹងឯងស្ថិតនៅក្នុងស្ថានភាពបែបហ្នឹងឯងបាទន័យថាស្ថានភាពថាបើសិនជាមានបញ្ហាមកដល់ត្រូវមានប្រតិកម្មតបយ៉ាងម៉េចអូខេអញ្ចឹងវាក្នុងរាល់នាទីដែលយើងឆ្លង កាត់ពេលវេលា ពេលថ្ងៃរបស់យើងដែលយើងអត់គេងហ្នឹងគឺខ្លួនយើងត្រៀមខ្លួនឲ្យជាស្រេចក្នុងការទប់ទល់មួយ stress អញ្ចឹងវាផលិតនៅអរម៉ូនដើម្បីឆ្លើយតបឬក៏ដើម្បី មានប្រតិកម្មតបដោះស្រាយទៅនឹង stress បន្ទាន់នឹងជាប្រចាំអូខេអញ្ចឹងហើយ ការធ្វើការធ្វើសមាធិបែបនេះគឺយើងអង្គុយចុះហើយយើងដកដង្ហើមដូចពេលយើងគេងបាទដកដង្ហើម ចូលស្រូបខ្យល់ចូល5វិនាទីផ្លុំខ្យល់បញ្ចេញខ្យល់ចេញមកវិញ5វិនាទីណាគឺវាជួយធ្វើឲ្យយើងអឺមាន ដំណើរដង្ហើមមួយ ដែលមានស្ថិរភាពអញ្ចឹងវាទៅរំញោចដំណើរដង្ហើមដែលមានស្ថិរភាពហ្វ្រេកង់របស់វាដូចដង្ហើមដែលយើងគេងហ្នឹងវាទៅរំញោចខួរក្បាលយើងប្រាប់ថាពេលហ្នឹងសម្រាប់ អូខេហើយវាទៅ រំញោចបេះដូងយើងដែលជាចិត្តចាសុខភាពផ្លូវចិត្តរបស់យើងចាវាទៅរំញោចបេះដូងយើង ប្រាប់ថាពេលហ្នឹងគឺអត់មានអីត្រូវភ័យពេលហ្នឹងគឺអត់មានអីត្រូវបារម្ភទេគឺអាចសម្រាកបានដូចចង្វាក់ដង្ហើមដែលទៀងទាត់មួយ នៅក្នុងពេលដែលយើងគេងហ្នឹងចឹងណាអញ្ចឹងនៅពេលដែលយើងបានសម្រាកបែបហ្នឹងមានន័យថារាងកាយរបស់យើងកំពុងតែសាកធម្មពលឡើងវិញអឺមានន័យថាការធ្វើសមាធិនេះ គឺជួយឲ្យយើង មានតុល្យភាពរវាងខួរក្បាលបែបសកម្មក្នុងរយៈពេលមួយថ្ងៃរបស់យើងហ្នឹងយើងប្រកាសជាមានត្រូវសកម្មរហូតខួរក្បាលនេះវាផលិតអរម៉ូនមួយយ៉ាងហ្នឹងដើម្បីឆ្លើយតបទៅនឹង stress រហូតទេប៉ុន្តែយើងផ្ដល់ពេលវេលាវាឲ្យមួយដែរថាពេលហ្នឹងគឺជាពេលសម្រាកអូខេអញ្ចឹងវាធ្វើឲ្យខួរក្បាលរបស់យើងទទួលបានតុល្យភាព មានទាំងពេលដែលត្រូវចេះផលិតអរម៉ូនការពារខ្លួនខ្លួនឯង ហើយនឹងពេលដែលត្រូវឈប់ផលិតអរម៉ូនហ្នឹង ហើយបញ្ចេញនៅអរម៉ូនប្រភេទអរម៉ូនផ្សេងទៀតដែលជាអរម៉ូនធ្វើឲ្យយើងសប្បាយចិត្តយើងរីករាយនិងសម្រាកអូខេនិយាយអំពីផលប្រយោជន៍ខ្ញុំនឹងលើកយកផលប្រយោជន៍ដែលខ្ញុំបាន ស្រាវជ្រាវឃើញនៅលើ website សុខភាពជាភាសាបារាំងដែលមានផលប្រយោជន៍ដែលមាននិយាយអំពីផលប្រយោជន៍របស់ការធ្វើសមាធិមួយនេះដែលជា ផលប្រយោជន៍រយៈពេលក្នុងពេលដែលយើងធ្វើបានរយៈពេលខ្លី យើងធ្វើបានរយៈពេលមធ្យមហើយនិងផលប្រយោជន៍ក្នុងរយៈពេលវែងអូខេអញ្ចឹងខ្ញុំនឹងបង្ហាញអ្នកនរគ្នាតើផលប្រយោជន៍នោះមានអីខ្លះតើមើលកុំព្យូទ័រព្រោះអីអត់ចាំផលប្រយោជន៍ភ្លាមភ្លាមមកន័យថាធ្វើហើយភ្លាមហ្នឹងយើងនឹងទទួលបានផលនឹងភ្លាម គឺធ្វើឲ្យបេះដូងរបស់យើងហ្នឹងមានស្ថិរភាព ចាចង្វាក់បេះដូងរបស់យើងហ្នឹងទៀងទាត់មានស្ថិរភាពរបស់វាមួយពីធម្មជាតិនៃអាចបេះដូងដែលដំណើរការនៃបេះដូងចាហើយទី2គឺធ្វើឲ្យយើងមានអារម្មណ៍ស្ងប់ មានអារម្មណ៍សុខស្រួលនៅក្នុងខ្លួនមានអារម្មណ៍មិនភ័យមិនព្រួយអីទៀតចឹងណាចាអាហ្នឹងគឺជាលទ្ធផលភ្លាមភ្លាមក្រោយពីធ្វើភ្លាមចាហើយបន្តមកទៀតលទ្ធផល នៅ ក្នុងរយៈពេលជាមធ្យមបើសិនជាយើងធ្វើបាន រយៈពេល4ម៉ោងហើយចាលទ្ធផលដែលជារយៈពេលមធ្យមនោះគឺវាធ្វើឲ្យឲ្យខួរក្បាលរបស់យើងទៅធ្វើឲ្យខួរក្បាលរបស់យើងឈប់ផលិតនៅអរម៉ូនដែលខ្ញុំនិយាយមិញណាឈ្មោះគឺគឺជាប្រភេទកូទីហ្សុលដែលជំរុញឲ្យយើង មានប្រតិកម្មតបទៅនឹង stress ដែលកើតហ្នឹងអញ្ចឹងវាធ្វើឲ្យថយចុះនៃកូទីហ្សុលហ្នឹងគឺធ្វើឲ្យយើងសម្រាកណាហើយវាផលិតបាននៅអរម៉ូនផ្សេងទៀតដែលជាអរម៉ូនធ្វើឲ្យយើងសម្រាកអរម៉ូនធ្វើឲ្យយើងសាកថ្ ថ្មឡើងវិញនិងអរម៉ូនធ្វើឲ្យយើងក្មេងជាងវ័យអរម៉ូនរក្សាអឺប្រឆាំងជាមួយនឹងភាពចាស់ចាហើយលើសពីនោះទៀតជាលទ្ធផលក្នុងរយៈពេលខ្លីដែរគឺជួយពង្រឹងប្រព័ន្ធការពាររាងកាយរបស់ខ្លួនណាប្រព័ន្ធរាងកាយប្រព័ន្ធការពាររាងកាយរបស់យើងទប់ទល់ជាមួយនឹងជំងឺនិងការឆ្លងមេរោគផ្សេងៗហ្នឹងគឺវាជួយបានច្រើនមែនតើក្នុងការពង្រឹងប្រព័ន្ធការពាររាងកាយរបស់យើងចា ហើយមានច្រើនណាស់ហើយដែលសំខាន់ជាងគេសម្រាប់ stress ប្រចាំថ្ងៃ គឺវាធ្វើឲ្យយើងលែងមានអារម្មណ៍តបប្រមល់លែងមានអារម្មណ៍ថ្ងៃណាក៏ពិបាកលែងមានអារម្មណ៍ថាថ្ងៃណាក៏ត្រូវរឹងមាំប្រឆាំងជាមួយនឹងអ្វីៗដែលវានឹងកើតឡើងឆ្លើយតបអ្វីៗវាកើតឡើងណាគឺថាចាប់ពីធ្វើបាន4ម៉ោងទៅ គឺធ្វើឲ្យយើងមានអារម្មណ៍ស្រួលខ្លួន តែម្ដងណា ចាហើយចំពោះលទ្ធផលជារយៈពេលវែងបើសិនជាធ្វើបាន រយៈពេលប្រហែលជា10ទៅ12ថ្ងៃហើយនឹងជាយើងនឹងទទួលបានលទ្ធផលផ្សេងទៀតចាលទ្ធផលផ្សេងទៀតគឺជួយធ្វើឲ្យមានការកាត់បន្ថយនៅជំងឺកាំងបេះដូងកាត់បន្ថយនៅជំងឺលើសឈាមហើយជួយទាំងធ្វើឲ្យមានលំនឹង ធ្វើឲ្យមានលំនឹងនៃជាតិស្ករនៅក្នុងឈាមទៀតផងធ្វើឲ្យលែងមានលើសជាតិស្ករខ្វះជាតិស្ករអីហ្នឹងណាចាអញ្ចឹងជៀសផុតពីជំងឺទឹកនោមផ្អែមចាហើយអឺ អ្នកសំខាន់ជាងគេគឺចំពោះអ្នកដែលឧស្សាហ៍ចុកពោះឆ្អល់ពោះដោយសារតែ stress ណាធ្លាប់ពេលខ្ញុំធ្លាប់ខ្ញុំធ្លាប់ពេលដែលចុកពោះពេលដែល stress ខ្ញុំចុកពោះអញ្ចឹងអាហ្នឹងគឺវាវាបាត់តែម្ដងធ្វើឲ្យបាត់តែម្ដងព្រោះបើយើងលែង stress ហើយមានរឿងអីទៅទៅ stress ចុកពោះទៀតអូខេចាហើយយើងមានអារម្មណ៍ថាខ្លួនយើងមានកម្លាំងមានធម៌ពលគ្រប់គ្រាន់អីជាដើមចាហើយអឺជួយធ្វើឲ្យមានសមត្ថភាពក្នុងការ យកចិត្តទុកដាក់ធ្វើអីមួយ focus focus យកចិត្តទុកដាក់ធ្វើអីមួយហ្នឹងហើយនឹងជួយបង្កើននៅការចងចាំទៀតផងចាអញ្ចឹងអឺខ្ញុំមិនអានអស់ឯងក្នុងនេះនិយាយថាសំបីតែជំងឺហឺតណា ក៏ការធ្វើសមាធិបែបនេះអាចជួយបានដែរហើយអ្នកមានបញ្ហាក្តៅក្នុងខ្មែរយើងច្រើនណាដែលខ្ញុំធ្លាប់ឮគាត់និយាយភាច្រើនគឺអូគាត់មានបញ្ហាក្តៅក្នុងយប់ឡើងស្រេកទឹកហើយគាត់អត់អាចញ៉ាំជាតិផ្អែមច្រើនអត់អាចញ៉ាំអង្ករតាណាអត់អាចញ៉ាំអីចឹងយើងហៅពាក្យក្តៅក្នុងហ្នឹងគឺសាច់ក្តៅស្ទីងស្ទីងជាប្រចាំឯហ្នឹងក៏ការធ្វើសមាធិមួយនេះអាចជួយបានដែរអញ្ចឹងគឺផលប្រយោជន៍ច្រើនមែនតើហើយអ្នកជំនាញគេសំណូមពរថាគួរធ្វើ3ដងក្នុងមួយថ្ងៃ មួយដងតែ5នាទីទេចាមួយដងតែ5នាទីទេហើយធ្វើ3ដងក្នុងមួយថ្ងៃដើម្បីឲ្យ រាងកាយរបស់យើងខួរក្បាលរបស់យើងបេះដូងរបស់យើងនឹងបានសម្រាកមានសម្លេងពីរដែលគេតែងប្រើនៅពេលដែលធ្វើសមាធិដែលមានដំណើរស្របគ្នារវាងសង្វាក់បេះដូងហើយនិងដំណើរដង្ហើមហ្នឹងគឺសម្លេងរលបសមុទ្រហើយនិងសម្លេងធ្ងោរបស់ឆ្មាជាសម្លេងពីរដែលជួយធ្វើឲ្យដំណើរដង្ហើមរបស់យើងហើយនិងចង្វាក់បេះដូងរបស់យើងហ្នឹង វាទៀងទាត់វាវាមានភាព ថិមានស្ថិរភាពនៃប្រេកហ្វ្រេកង់របស់វាចាអញ្ចឹងខ្ញុំជ្រើសរើសយកសំឡេងមីនី កាលពីសប្តាហ៍មុនអ្នកនរគ្នា បានធ្វើអឺសមាធិដែលខ្ញុំបានចេញវីដេអូមុនកាលពីសប្តាហ៍មុនគឺការធ្វើសមាធិដើម្បីឲ្យអឺបង្កើននៅសេចក្តីសុខនៅក្នុងចិត្តជាមួយនឹងសំឡេងទឹកសមុទ្រដើម្បីស្ងប់ស្ងាត់នៅក្នុងចិត្តជាមួយសំឡេងទឹកសមុទ្រតែអញ្ចឹងលើកនេះខ្ញុំប្រើសំឡេងឆ្មារបស់ខ្ញុំដើម្បី ជួយឲ្យចង្វាក់បេះដូងរបស់អ្នកនរគ្នានឹងមានស្ថិរភាពវាវាទៀងទ ទាត់តាមចង្វាក់របស់វាពីធម្មជាតិរបស់បេះដូងចាចាមិនចាំបាច់ត្រូវការកន្លែងដែលតលតែគ្មានមនុស្សចាញ់ចូលសោះមិនបាច់ត្រូវការកន្លែងដែលថាអូតើទេសភាពស្រស់ស្អាតដោយម៉ាលីនបានធ្វើសមាធិកាត់កន្លែងណាក៏បានដែរណាហើយអ្វីដែលជាការលំបាកនៅក្នុងសមាធិនេះគឺថានៅពេលដែលយើងត្រីស្រូបខ្យល់ចូល5វិនាទីហើយនៅបញ្ចេញខ្យល់មកវិញ5វិនាទីដោយ ដែលអត់មានពេលឈប់សោះអត់ងាយស្រួលទេពេលខ្លះយើងមានអារម្មណ៍ថាមិនដឹងដកដកទៅហើមទៅដល់ណាយ៉ាងម៉េចទេហើយដូចជាមានអារម្មណ៍ថាត្រូវឈប់សិនដើម្បីដើម្បីរកសង្វាក់របស់វាផ្សារជាថ្មីឡើងវិញណាអញ្ចឹងកុំបារម្ភអត់អីទេក្នុងកំឡុងពេល5នាទីហ្នឹងមិនមែនបានន័យថាអូតលតែធ្វើឲ្យបាន perfect តលតែចេះធ្វើទាំងអស់អត់ទេម្ដងតិចម្ដងតិចយើងអាចទម្លាប់ខ្លួនយើងនឹងធ្វើបានន័យថាអឺ អឺត្រូវដកដង្ហើមរយៈពេល5នាទីដែលយើងអង្គុយចុះហ្នឹងយើងអាចដកដង្ហើមតាមដូចដែល Frey កង់ពេលដែលយើងគេងណាប៉ុន្តែអឺបើសិន ជាយើងបាត់អាចង្វាក់ហ្នឹងថាធ្វើធ្វើទៅវាវែងចង្វាក់បាត់ហ្នឹងកុំភ័យណា គ្រាន់តែបន្តត្រឡប់មកវិញហើយធ្វើតាមចង្វាក់ហ្នឹងតទៅទៀតណាបើសិនជាធ្វើបាន5នាទីក្នុងមួយដងហើយ3ដងក្នុងមួយថ្ងៃហ្នឹងគឺល្អឥតខ្ចោះប៉ុន្តែក៏ចង់សំណូមពរវិញដែរថាកុំចាំតតែមានពេលធ្វើ គ្រប់ទៅធ្វើកុំចាំតតែថាមានឱកាសធ្វើការទៅធ្វើ បង្កើតឱកាសឲ្យខ្លួនឯងបង្កើតពេលវេលាឲ្យខ្លួនឯងដើម្បីធ្វើហើយបើសិនជាមិនបានធ្វើ3ដងក្នុងមួយថ្ងៃទេតែម្ដងក្នុងមួយថ្ងៃក៏ល្អហើយបើសិនជាមិនបានធ្វើម្ដងក្នុងមួយថ្ងៃទេម្ដងក្នុងមួយអាទិត្យក៏ល្អដែរទេសំខាន់ឲ្យតែបានធ្វើប្រសើរជាងអត់អញ្ចឹងនៅក្នុងវីដេអូនេះអឺខ្ញុំនឹងអឺដាក់នៅរូបណា ជារូបភាពហើយនឹងជាហើយនឹងមាន frame កង់មួយជាចង្វាក់ជាជាចង្វាក់នៃដង្ហើមដែលត្រូវធ្វើណាដែលមានរូបបេះដូងណាលោតឡើងគឺមានន័យថាដកដង្ហើមចូល ពេលបេះដូងចុះមកវិញបានន័យថាបញ្ចេញខ្យល់ដង្ហើមមកវិញវាលោតឡើងបានន័យដកដង្ហើមចូលចុះមកវិញបានន័យថាបញ្ចេញខ្យល់ដង្ហើមមកវិញអូខេអញ្ចឹងអ្នកទាំងអស់គ្នារកពេលដើម្បីអង្គុយចុះណាបើផ្នែកធម្មតាហើយ ដកដង្ហើមទៅតាមចង្វាក់នៃបេះដូងដែលខ្ញុំធ្វើលោតចុះលោតឡើង ដែលមាននៅក្នុងវីដេអូបន្តិចទៀតនេះ